លោកអ្នកជាទីមេត្រីឥណ្ឌាបានធ្វើតេស្តសាកល្បងមីស៊ីលប្រាម៉ូសចំពេលដែលស្ថានភាពកំពុងឡើងកម្ដៅជាមួយប៉ាគីស្ថានសារព័ត៌មានស្ពុតនីករុស្ស៊ីចេញផ្សាយនៅថ្ងៃទី23ដុល្លារនេះថាឥណ្ឌាបានធ្វើតេស្តសាកល្បងមីស៊ីលប្រាម៉ូសចំនួន2គ្រាប់ចេញពីជីនបាញ់មីស៊ីលចល័តនៅកោះអាដាម៉ាននៅកោះនីកូបា ធ្វើឡើងដោយកងទ័ពអាកានឌីការសាកល្បងនេះ កើតឡើងចំពេលដែលភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន កំពុងកើនឡើងនៅច្រករបៀងខាងលិចកងកម្លាំងការឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្របមីស៊ីលនេះបានភ្ជាប់ខ្លួនទៅនឹងគោលដៅខ្លែងមួយ ក្នុងចម្ងាយជិត300គីឡូម៉ែត្រកងទ័ពអាកាសបានអង្គថាមីស៊ីលទាំងនេះបានវាយប្រហារទៅលើគោលដៅជាមួយនឹងភាពជាលក្ខទៅលើកោះ track ដែលជាផ្នែកមួយ ក្នុងប្រជុំកោះនីកូបានិងកោះអាដាម៉ាន កងកម្លាំងបន្ថែមទៀតថាការបាញ់មីស៊ីលនេះបានបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការភ្ជាប់ខ្លួនទៅនឹងគោលដៅលើដីជាមួយនឹងភាពជាក់លាក់ពីយានបាញ់ចល័តមីស៊ីលដែលត្រូវបាញ់ចេញទាំងពីរគ្រាប់ត្រូវបានធ្វើឡើងជាផ្នែកមួយនៃការវឹកហាត់ប្រតិបត្តិការទៅតាមទម្លាប់អ្វីដែលគួរចាប់អារម្មណ៍នោះគឺកងទ័ពអាកាស បានធ្វើការសាកល្បងមួយថ្ងៃ បន្ទាប់ពីនីបនគំតិចមូលដ្ឋានក្របរកែរបស់ក្រមភេរវកម្មនៅក្នុងតំបន់កាស្មៀទឹកដីប៉ាគីស្ថានទោះបីជាបែបនេះក៏ដោយប៉ាគីស្ថាន បានដឹកនាំក្រុមមន្ត្រីការបរទេសចំនួន22រូបទៅកាន់ខ្សែបន្ទាត់គ្រប់គ្រងដែលពុះចែករវាងឥណ្ឌានិងប៉ាគីស្ថាន ដំណើរទស្សនកិច្ចនេះ មានន័យថា ជាការបញ្ជូនសារទៅកាន់បរទេសថា ការបាញ់គ្រាប់ផ្លោងដោយភីគីនឌីកាលពីថ្ងៃអាទិត្យពិតជាបានវាយប្រហារទៅលើតំបន់ជនស៊ីវិលនៅប៉ាគីស្ថានមែនអាកាបញ្ជាការកងទ័ពឥណ្ឌាលោកឧត្តមសេនីយ៍ Bipin Rawat បានអះអាងថាយ៉ាងហោចណាស់មានទាហានប៉ាគីស្ថាន4ឬ5នាក់ត្រូវបានសម្លាប់រីឯក្រុមជំរុំភេរវករនិងទីតាំងបាញ់គ្រាប់រ៉ុកែតជាច្រើនត្រូវបានកំទេចកាលពីថ្ងៃអាទិត្យនៅតំបន់គ្រប់គ្រងខាងប៉ាគីស្ថាន ក្នុងពេលនេះដែរ មន្ត្រីកងកម្លាំងឥណ្ឌាម្នាក់ក៏ត្រូវបានបាញ់សម្លាប់ដោយទាហានឆ្មក់បាញ់របស់ប៉ាគីស្ថាននៅក្នុងតំបន់ Noshera ដែលស្ថិតនៅក្នុងតំបន់ Jammu និងតំបន់ Kashmir ផងដែរនៅក្នុងតំបន់ Poonch ក្រមមន្ត្រីឥណ្ឌាបានចោទប៉ាគីស្ថានពីការប្រើប្រាស់កំភ្លើងធំដោយបានធ្វើឲ្យជនស៊ីវិល2នាក់រងរបួសភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានផ្ទុះឡើង ចាប់តាំងពីខែកុម្ភៈបន្ទាប់ពីកងកម្លាំងឥណ្ឌាត្រូវបានបំផ្ទុះគ្រាប់បែកផ្ដាច់ជីវិតប្រមាណជាង40នាក់នៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាក្រោយមកឥណ្ឌាបានវាយប្រហារទៅលើក្រុមជំរុំភេរវកនៅលើទឹកដីប៉ាគីស្ថាន ជាហេតុនាំឲ្យប៉ាគីស្ថានផ្ទុះកំហឹងនឹងបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាធ្លាក់ច្រងាងការលុបចោលមាត្រាទី370ដើម្បីផ្ទេរតំបន់មានចំនួនទៅឲ្យរដ្ឋាភិបាលសហព័ន្ធចូលកាន់កាប់បានបង្កជាចំនួននិងភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរនៅអាស៊ីខាងត្បូងអង្គការ NASA បានកំណត់ការបរិឆេទឡើងវិញ ដើម្បីបញ្ជូនមនុស្សទៅភពអង្គារយោងតាមសារព័ត៌មានស្ពុតនិកបាននិយាយថាក្រោយការពន្យាពេលជាច្រើននឹងមានភាពស្រពិចស្រពិលកាន់តែខ្លាំងនៅទីបំផុតទីអវកាស នៅទីបំផុតអ្នកងារអវកាសអាមេរិក NASA នៅពេលនេះបានដាក់គោលដៅជាក់លាក់ថ្មីដោយក្រុងនឹងបញ្ជូនមនុស្សទៅដល់ភពអង្គារនៅក្នុងឆ្នាំ2035នៅក្នុងមហាសន្និបាតអវកាសយានិកអន្តរជាតិដែលហៅកាត់ថា IAC ដែលរៀបចំឡើងដោយរដ្ឋធានី Washington នៅក្នុង ក្នុងដើមសប្តាហ៍នេះប្រធានអង្គការ NASA គឺលោក Jim Bridenstine សាញក៏បានលើកឡើងយ៉ាងដូចនេះថាប្រសិនបើយើងអាចបញ្ជូនមនុស្សទៅកាន់ភពព្រះច័ន្ទបានឆាប់នោះយើងក៏អាចបញ្ជូនមនុស្សទៅកាន់ភពអង្គារបានលឿនដូចគ្នាផងដែរដូច្នេះខ្ញុំគិតថាយើងនឹងអាចសម្រេចគោលដៅនៅក្នុងឆ្នាំ2035លោកក៏កំពុងតែព្យាយាមស្វាស្វែងជំរុញដៃគូស្ថានីយអវកាសអន្តរជាតិ ISS ចូលរួមជួយកិច្ចប្រឹងប្រែងរបស់អង្គការ NASA នៅក្នុងការសាងស សង់ស្ថានីយ៍ច្រកអវកាស Lorna Gateway នៅក្បែរព្រះច័ន្ទក្នុងការបញ្ជូនក្រុមអវកាសយានិកឲ្យចុះនៅទីនោះនៅក្នុងឆ្នាំ2024 NASA ត្រូវបានស្វែងរកដំណោះស្រាយសម្រាប់បញ្ហាសំខាន់មួយចំនួនរួមមានបញ្ហាតើក្រុមអវកាសយានិកនឹងត្រូវថែរក្សាសុខភាពរបស់ពួកគេដោយរបៀបណា នៅក្នុងពេលធ្វើដំណើររាប់ខែនៅក្នុងទីអវកាសហើយតើត្រូវធ្វើដោយម្ដេចតើអាចពួកគេមានអាហារហូបចុកគ្រប់គ្រាន់នៅលើភពអង្គារក៏ដូចជាតើបេសកកម្ម មនិងប្រព្រឹត្តទៅបែបណាព្រោះការឆ្លើយតបគ្នា រវាងក្រុមការងារលើផែនដី និងក្រុមអវកាសយានិកលើភព អង្គារគឺมันបានភ្លាមភ្លាមនោះឡើយដោយសារតែវាមានចម្ងាយឆ្ងាយពេកនាំមកជូនដោយទឹកខ្មុំកូនខ្មែរជាទឹកខ្មុំសិតល្អ100%គុណភាពលេខ1ទឹកខាត់ច្រកក្នុង10កៅស្អាត មាន2ប្រភេទចំណុះគឺចំណុះ380មីលីលីត្រតម្លៃ10ដុល្លារនិង120មីលីលីត្រតម្លៃ4ដុល្លារសូមតាក់ទងទិញតាមរយៈលេខទូរស័ព្ទ010 75 63 87 011 88 0848ប្រេងស្នេហ៍ផ្កាយធម្មជាតិ For Health ជួយព្យាបាលបញ្ហាសុខភាពយ៉ាងពូកែសាស្ត្រទៅលើទី1បន្ថយជាតិអាស៊ីតបាន100%ទី2 កាត់បន្ថយខ្លាញ់រំបេះដូងបាន100%ទី3ព្យាបាលការឈឺនិងការរលាកសន្លាក់បាន100%សូមចាក់តិនទិញតាមរយៈលេខទូរស័ព្ទ010 75 63 87 011 88 48សាលាបង្រៀនគូគណនេយ្យមានបង្រៀនគណនេយ្យការងារគណនេយ្យទូទៅកុំព្យូទ័រគណនេយ្យកុំព្យូទ័រទូទៅនិងភាសាបរទេស។ សូមតាក់ទងសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ077 90 45 66 098 78 93 90សូមអរគុណ